ឃើញសានប៊ុនធឿនកំពុងលិចលង់អាចារ្យធំសម្រេចចិត្តដកពាក្យបណ្ដឹងពីតុលាការឌីជេអាចារ្យធំបានសម្រេចចិត្តដកពាក្យបណ្ដឹងដែលប្តឹងចោទទៅលើលោកសានប៊ុនធឿនពីសាលាដំបងខេត្តសៀមរាបវិញហើយការសម្រេចបែបនេះក៏ព្រោះតែលោកមើលឃើញថាអ្នកសារព័ត៌មានល្បីឈ្មោះលើបណ្ដាញសង្គមរូបនេះកំពុងតែស្ថិតក្នុងស្ថានភាពលិចលង់ ថ្មីថ្មីនេះអ្នកសារព័ត៌មានល្បីឈ្មោះលោកសានមុនធឿនត្រូវបានប្រឈមមុខត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចនាយកហ៊ុនសែនស្នើឲ្យ បញ្ជាការដ្ឋានអង្គរៈលុបឈ្មោះចេញ ពីអង្គភាពមួយនេះក្រោយរូបលោកបានផឹកស៊ីហើយឡាយលើបណ្ដាញសង្គមដោយជេរប្រមាថជាសាធារណៈភ្លាមភ្លាមនោះនាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរៈបានចេញលិខិតស្នើសុំប្រមុខរាជរដ្ឋាភិបាលដើម្បីលុបឈ្មោះវរៈសនីត្រីសានប៊ុនធឿនចេញពីក្របខ័ណ្ឌក្រុមហេតុផលថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋដោយឡែកកាលពីម្សិលមិញនេះអាញាបានប្រកបអាជីវកម្មផ្នែកសារព័ត៌មាន របស់សានប៊ុនធឿនក៏ត្រូវបានក្រសួងព័ត៌មាន ប្រកាសលុបចោលផងដែរ។ បន្ទាប់ពីមើលឃើញថាអ្នកសារព័ត៌មានរូបនេះបានធ្វើឲ្យប៉ះពាល់ ដល់សិលធម៌សង្គមនិងកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីពដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈលោកសានមន្ទឿនត្រូវ បានមើលឃើញថាហាក់បាត់បង់អ្វីអ្វីគ្រប់យ៉ាងនាពេលនេះឃើញដូច្នេះ DJ អាចារ្យធំ ដែល ជាគូវិវាទដ៏ស្រួចស្រាវនាពេលកន្លងមក នៅព្រឹកនេះបានប្រកាសដកពាក្យបណ្ដឹងពីសាលាដំបងខេត្តសៀមរាប ដែលប្តឹងចោទពីបទគំរាមថានឹងសម្លាប់ធ្វើឡើងកាលពីថ្ងៃទី4ខែមេសា ឆ្នាំ2022នៅសង្កាត់ស្លក្រាមក្រុងសៀមរាបថ្លែងមកកាន់តារាញូនៅព្រឹកនេះលោកស្រាន់សារំហៅ DJ អាចារ្យធំបានឲ្យដឹងថាលោកមិនចង់ប្រយុទ្ធជាមួយនឹងដៃគូដែលរងរបួសនោះទេលោកសង្កត់ធ្ងន់ថា ក្នុងនាមជាដើមមិនដឹង ខ្ញុំសម្រេចចិត្តដកពាក្យបណ្ដឹងហើយប៉ុន្តែតុលាការរំលត់ឬមិនរំលត់ជាអំណាចរបស់តុលាការ ចំពោះខ្ញុំខ្ញុំអហោសកម្មជូនហើយ ដោយសារឃើញបងប្អូនដូច្នេះខ្ញុំមិនចង់ប្រយុទ្ធទេអាចារ្យធំបានបញ្ជាក់ទៀតថា កន្លងមកខាងសាលាដំបងខេត្តសៀមរាប បានកោះហៅរូបលោកឲ្យចូលបំភ្លឺចំនួន2លើក រួចមកហើយរងចាំតែចំណាត់ការចំពោះលោកសានប៊ុនធឿនប៉ុណ្ណោះ ពេលនេះលោកបានសម្រេចចិត្តដកពាក្យបណ្ដឹង ដែលប្តឹងចោទទៅលើអ្នកសារព័ត៌មានរូបនេះហើយព្រោះលោកមិនចង់យកឈ្នះចាញ់ជាមួយមនុស្សដែលកំពុងតែជួបបញ្ហាដូចនេះទោះបីជាយ៉ាងណា អ្វីដែលសំខាន់នោះ តើតុលាការ យល់ព្រមរំលត់បណ្ដឹងនេះឬអត់នោះ ជាសិទ្ធិរបស់តុលាការសូមបញ្ជាក់ថា DJ អាចារ្យធំនិង អ្នកសារព័ត៌មានលោកសានមន្ទឿនធ្លាប់ជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នា ជាពិសេសកាលគ្រាដែលពួកគេនៅ ក្រីក្រដូចគ្នាស្រាប់តែមួយរយៈក្រោយនេះអ្នកទាំងពីរមានវិវាទនិងផ្ដើមចេញពីពាក្យសម្ដីឌៀមដាមដាក់គ្នានៅលើបណ្ដាញសង្គមបានឈានទៅដល់ការប្តឹងផ្តល់ទៅតុលាការហើយកាលនោះ DJ អាចារ្យធំ បានប្រតិកម្មរិះគន់ទៅលើលោកសានប៊ុនធឿននិងគូកន ដែលបានប្រើប្រាស់ក្បាលមីក្រូ មានរូបអង្គភាពសារព័ត៌មាន មកឡាយផ្សព្វផ្សាយស្រា និងដង្ហែស្រា ដែលអ្នកវប្បធម៌និយមរូបនេះអះអាងថាជាអំពើមិនគួរគប្បី និងពង្រួមដល់សង្គមជាតិទោះបីជាយ៉ាងណាចំនួនក្តៅគគុកនេះពេលនោះមិនបានធ្វើឲ្យមាន ផលប៉ះពាល់ដល់ទូនីតិនិងអង្គភាពសារព័ត៌មានរបស់លោកនោះទេទើបតែថ្មីថ្មីនេះការបង្ហាញនៅសកម្មភាពមិនគួរគប្បីមួយចំនួនរួមទាំងពាក្យសម្ដីមិនសមរម្យម្ដងទៀត បានធ្វើឲ្យថ្នាក់ដឹកនាំបង្ខំចិត្តលុបឈ្មោះលោកសានមន្ធឿនចេញពីក្របខ័ណ្ឌអង្គរៈខណៈក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់លោកផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។